អូខេសួស្តីបងប្អូនហ្នឹងហើយហើយថ្ងៃនេះខ្ញុំចង់ review តាក់ទងនឹងកម្មវិធី C Ribat Online តិចអឺដោយសារមានអ្នកឆាតចូលក្នុង page ច្រើនតាក់ទងទៅនឹងនៅពេលដែលគាត់បើកហើយវាលុបផ្ទាំងខ្មៅបែបនេះនេះផ្ទាំងបែបនេះហើយវាអត់មានចាញ់ជាសងលេនៅកន្លែងហ្នឹងកន្លែងនេះទេដល់ពេលអញ្ចឹងទៅអសងលេពើក្រហមក្រហមណាបញ្ជាក់ថាវាដំណើរការណាហ្នឹងហើយហើយម៉ាស៊ីនខ្លះដាក់ទៅវាដើរធម្មតាម៉ាស៊ីនខ្លះទៀតដាក់ទៅគឺវាអត់ចាញ់ឲ្យអញ្ចឹងណាហ្នឹងហើយ ចឹងមួយមួយឯងឆាតមកសួរខ្ញុំថាអូខេ razor អាហ្នឹងគេធ្វើម៉េចហើយតាមពិតអឺរបៀបធ្វើវាអត់អីគេពិបាកទេអ្នកទាំងអស់គ្នាហ្នឹងហើយអឺបើសិនជាកណ្ដៃកម្មវិធីដែលខ្ញុំដាក់ download 4នេះអត់ដើរទេណាហ្នឹងហើយ4នេះអត់ដើរទេចឹងនេះប្រើមួយនេះមួយទៀតក៏បានដែរនិយាយទៅណាហើយកម្មវិធីអស់នេះតែពិតខ្ញុំមានផុសនៅ trên YouTube ខ្ញុំយូរហើយនេះ2 3 4 5នេះគឺមានយូរហើយតែថ្ងៃនេះខ្ញុំមកធ្វើការ review អ្នកទាំងអស់គ្នា ហើយឥឡូវខ្ញុំពងតែ remote ម៉ាស៊ីនរបស់ Prada មួយនេះគឺម៉ាស៊ីនរបស់គាត់អឺ file ដែលគាត់ download ចេញពីរបស់ខ្ញុំឥឡូវដំបូងខ្ញុំអាចចូលទៅមើលសិនណាអញ្ចឹងដូចខ្ញុំប្រាប់អញ្ចឹងមុន download file របស់ខ្ញុំអ្នកទាំងអស់នេះចូលទៅធ្វើការបិទ Defend Windows ចោលហើយបាច់ឆ្ងល់ទេហេតុអីក៏ Windows វារៀងខ្មៅពាក់កណ្ដាលអញ្ចឹងដោយសារខ្ញុំ remote វិជានឹងឲ្យ remote វិជា Windows នេះអត់ទាន់ធ្វើការ update ទេឃើញអញ្ចឹងជួនកាលវាអាចមកពីកន្លែងនៃការ update នឹងដែរអញ្ចឹងខ្ញុំចូលមកបិទ កម្មវិធីសម្លាប់មេរោគសិនអូខេគាត់បាត់អស់ហើយគាត់បាត់អស់ហើយអូខេគាត់អស់ហើយហ្នឹងហើយគាត់អស់ស្អាតហើយអូខេបន្តមកទៀតខ្ញុំនឹងចូលទៅឆែកមើលតើគាត់បានតម្លើង net framework 3.0ហ្នឹងហើយតម្លើងនេះអូខេគាត់អត់តម្លើងទេអញ្ចឹងយើងត្រូវការធ្វើការតម្លើង net framework គាត់មួយទៀតអឺតាមធម្មតា ចំពោះកម្មវិធីមួយចំនួន គឺវាត្រូវការ net framework 3.0 version 3.0ហ្នឹងហើយ 3.5ដើម្បីអាចដំណើរការកម្មវិធីមួយចំនួនអញ្ចឹងក្រុមម៉ាស៊ីនទាំងអស់គួរតែតម្លើងកម្មវិធីមួយហ្នឹងដើម្បីវាជាការ support ទៅលើ file game មួយចំនួនហ្នឹងហើយហើយតម្លើងអត់មានយុបាទេមើលដូចខ្ញុំធ្វើមិញទៅហ្នឹងហើយមិនជាបបាអីទេអឺខ្ញុំតែព្យាយាមចេញវីដេអូឲ្យច្បាស់ច្បាស់មួយមួយប៉ុន្តែអ្នកទាំងអស់គ្នាក៏ត្រូវព្យាយាមមើលវីដេអូខ្ញុំហើយកុំចុចខាទៅមុខហ្នឹងហើយតែអ្នកទាំងអស់គ្នាចុចខាវាទៅមុខ ធ្វើអត់ចាញ់ទេចង់និយាយអញ្ចឹងធ្វើអត់ចាញ់ទេហើយមុនខ្ញុំធ្វើម៉ាស៊ីនមួយមួយគឺខ្ញុំចូលខ្ញុំឆែកមើលអស់សិនអូខេកម្មវិធីដែល support ជាមួយ file ប្រភេទហ្នឹងវាមានគ្រប់អស់នៅដល់ពេលដែលខ្ញុំមើលគ្រប់អស់ហើយបាទខ្ញុំចាប់ផ្ដើម install ហើយយកស្ដាយនេះនេះគាត់បិទ event window ឲ្យស្អាតអស់ហើយគាត់បិទ event window នេះស្អាតហើយប៉ុន្តែគាត់អត់តន់តឡើង net framework តាមពិត net framework មួយនេះ កម្មវិធីមួយចំនួនក៏វាអត់ទៀមទាដែរប៉ុន្តែពីខ្ញុំទៅខ្ញុំត្រូវតែឡើងហើយដើម្បីឲ្យវា support ណាដើម្បីវា support អូខេវា apply ខ្ញុំនិយាយឲ្យត្រង់ថាថ្ងៃហ្នឹង level maintain មកថ្ងៃហ្នឹង level រោតាពេលអង្គុយខ្លួនអាចបានផងឲ្យឆ្លៀតពេលមកអង្គុយធ្វើឲ្យ fan fan ខ្ញុំហ្នឹងអ្នកខ្លះណាពេលធ្វើឲ្យគាត់ទៅជួនកាលបានសគុណខ្លះដែរអ្នកខ្លះណាក៏អត់ចឹងទៅហ្នឹងហើយធ្វើមិនទេអាហ្នឹងសង្កេតទាំងយើងអត់លុយចាយទាំងអស់តែគ្នានោះមានអាចទៅសម្បូរទេអូខេបន្តមកទៀតខ្ញុំចង់ដឹងឆែកខ្ញុំនឹងចូលឆែកមើលតើគាត់បានតឡើងអាស៊ីផ្លើផ្លើនេះនៅណាអញ្ចឹងយើងចូលមក line នេះដូចនេះ line uninstall program អូខេហើយយើងអាចមើលបាន កម្មវិធីនេះគឺឆ្នាំ2010 C++ អូខេខ្ញុំមើលទៅក្រោមមានអត់នេះកាត់តម្លើងរួចហើយនេះ8 86និង64អូខេតបតម្លើងថ្ងៃ31នេះទេថ្ងៃទីវាអញ្ចឹងមានថាកម្មវិធី2នេះគាត់ប្រើរួចហើយណាអញ្ចឹងបន្តមកទៀតយើងធ្វើការសាកមើលចាញ់អត់បើសិនជាលបទាំងខ្មៅចាំយើងប្រើកម្មវិធីជំនួយមួយទៀតអញ្ចឹងគាត់បើកសលេងខ្ញុំសូមបတ်សលេងតិចសិន អូខេហើយខ្ញុំធ្វើការយ៉ាច្រឡំគាត់គួយមើលដែរនេះគាត់ស្គវីគវីកន្លែងហ្នឹងគាត់ដឹងអឺចង់និយាយមកថាចេះទាំងគេទាំងយើងវាយ៉ាងគឺចង់បានកម្មវិធីមួយហ្នឹងហ្នឹងហើយដោយសារចង់ស៊ីរីវ៉ាតឲ្យស្រួលបន្តិច ខ្ញុំសុំបរួម hero ឲ្យទូចតិចដើម្បីងាយស្រួលអឺ color គាត់រៀងអត់សូវច្បាស់រៀងស្អាតស្អាតមកពី VGA គាត់រៀងស្ទើរអញ្ចឹងណាប៉ុន្តែវានៅតែអាចលេងបានអញ្ចឹងយើងដឹងណានេះចុចតែអត់ចាញ់ទេនេះណាអត់ចាញ់ទេអញ្ចឹងយើងប្រើហ្នឹងមកចាំមើលមកវាចាញ់អត់អូខេបន្តមកទៀតយើងមិនចូលទៅរើសមែនទេកន្លែងនេះខ្ញុំសឹងតែមិនបាច់បញ្យលអ្នកទាំងអស់គ្នាខ្ញុំសុំចូលទៅរកទីតាំងជាអ៊ីកាត់ទុកសិននៅកន្លែងណា មើលសិនតើ ID game អូខេអញ្ចឹងយើងចូលទៅមើលតើតើ ID game ណាតើ ID game JX នេះថ្លៃ n អូខេយកនឹងមួយមក add វាចូលអានេះខ្ញុំមិនបាច់បញ្យល់ទេណាខ្ញុំជឿតែអ្នកទាំងអស់នេះចេះហើយដោយសារប្រាប់ប្រមាណដងហើយបើអត់ចេះទៀតមានចម្លែកហ្នឹងហើយបើអត់ចេះទៀតមានតែអត់បានមើលវីដេអូខ្ញុំអូខេ តែលេងសាយទេតាមពិតអ្នកដែលមើលរបស់ខ្ញុំភាគច្រើនគាត់អង្គុយមើលព្យាយាមធ្វើតែធ្វើអត់ចាញ់ហ្នឹងហើយអញ្ចឹងអា file យើង exit គឺ file មួយនេះដោយសារខ្ញុំបើកមិញខ្ញុំបើកអានេះនេះអញ្ចឹង file យើង exit តាមមិញអញ្ចឹងខ្ញុំ exit វាអូខេអញ្ចឹងដល់ពេលខ្ញុំ exit វាវាលុបទាំងបែបនេះអញ្ចឹងលុបទាំងបែបនេះមានថាវាអត់ដើរមែនទេអ្នកទាំងអស់គ្នាអញ្ចឹងដើម្បីវាដើរឥឡូវខ្ញុំសុំបិទសិនសុំបិទសិនណាអញ្ចឹងដើម្បីវាដើរយើងត្រូវប្រើកម្មវិធី2ដើម្បីធ្វើការ support អញ្ចឹងខ្ញុំសុំទាញមកជារៀងនេះ អញ្ចឹងកម្មវិធី2ហ្នឹងនេះគឺអានេះមួយអានេះមួយអញ្ចឹងខ្ញុំទាញ file 2នេះដាក់ចូលឲ្យគាត់ទៀតខ្ញុំទាញ file 2នេះដាក់ចូលឲ្យគាត់ហ្នឹងបងចូលហើយណាអូខេអញ្ចឹងយើងបាន file 2នឹងរួចហើយណាខ្ញុំទាញចូលគាត់មិញហើយបន្តមកទៀតនេះខ្ញុំទាញដាក់កន្លែងនេះស្រួលមើលបន្តមកទៀតយើងធ្វើការ run លើនេះយើងមកស្ដាំវាមកយើងយកពាក្យ run ឡើងនេះមកទេយើងយក yes មកអឺវានឹង load error 500 500អញ្ចឹងយើង OK វាចោលមកណាហ្នឹងហើយ យកលុបមកផ្ទាំងហ្នឹងខ្ញុំបិទវាចោលមួយយើងបើកវា2ដងអ្នកទាំងអស់គ្នាបើក2ដងទៅហ្នឹងហើយវាចេញមក error ទៀតខ្ញុំអូខេណាបន្តមកទៀតខ្ញុំនឹងធ្វើការបិទចោលសិនណាហ្នឹងអូខេចំពោះ file នេះយើងធ្វើប៉ុណ្្នឹងរួចយើងលុបដាក់វាក្នុងសារ៉ាមហ្មងទៅផ្លាច់ហ្នឹងហើយប៉ុណ្្នឹងមកហើយយើងបើកយើងបាច់ប្រើនេះទេយើងប្រើនេះវិញប្រើនេះណាដល់បើคลิกវាណាបន្តមកទៀតអានេះខ្ញុំសុំលុបចោលឲ្យ shortcut ទេណាមើល shortcut ទេ បន្តមកទៀតនេះយើងទាញអាហ្វានេះយើងទាញអាហ្វាមួយនេះអាហ្វាដែលខ្ញុំដាក់ download ណា browser ទាញជុំណាហើយយើងដាក់ឲ្យវាអូតូកន្លែងនេះយើងអាចចុច manual ក៏បានអូតូក៏បាន តែយើងរើសអូតូស្រួលណាអានេះទាំងអស់នេះចំណាំកន្លែងនេះផងអានេះតំណាងឲ្យនេះឃើញទេជ័យធូសោះអញ្ចឹងអា shortcut នេះអត់បញ្ហាក៏ទូស shortcut នេះណាបើតែ file ដែលយើងបើកបើក file មួយនេះអញ្ចឹងយើងទិញ file 6នេះចូលហើយយើងចុចអូតូបែបនេះចោលទៅវា exit ហើយ waiting for អាច exit file នេះវា run អញ្ចឹងយើងបើកវាមកឃើញទេដល់បើកមកលោកអសរក្រហមចេញមកបាក់ទេអញ្ចឹងមានន័យថាអា file មួយហ្នឹងវាដើរហើយនេះអា file មួយនេះវាដើរហើយអញ្ចឹងខ្ញុំឲ្យគាត់ទៅ password តែនេះបងប្អូនមើលពេតឈិងគាត់អូខេគាត់វាយហើយអឺ good video អឺខ្ញុំសូមបញ្ជាក់តិចណាអឺ file ដែលខ្ញុំដាក់ឲ្យនេះគឺខ្ញុំនឹងធ្វើការដាក់ link ពីខាងក្រោមណានេះឃើញទេអ្នកនរនេះឃើញទេអូខេអូខេអូខេអូខេអូខេនេះអញ្ចឹងប៉ណ្ណេះដែរហ្នឹងហើយខ្ញុំសូមបិទម៉ាស៊ីនគាត់តែប៉ុណ្ណឹងហ្នឹងហើយខ្ញុំមកបញ្ចូលប្រាប់មកក្រៅនេះវិញអញ្ចឹងចំពោះ file មួយនេះ file ពីរនេះខ្ញុំនឹងធ្វើការដាក់ link ឲ្យ download ពីក្រោមវីដេអូដូចគ្នាហើយខ្ញុំនឹងធ្វើការ zip តទាំងអស់នេះគឺមក file មួយនេះគឺខ្ញុំនឹង zip បែបនេះ ណាមើលហ្នឹងហើយហើយមិនបាច់សួរថាអូខេ file មួយណាមួយណីឯង download ទាំងអស់យកទៅហ្នឹងហើយនេះអញ្ចឹងនេះបាទ file នេះគឺទាំងអស់ហើយទាំង4នេះហើយ1 2 3 4 5 6អញ្ចឹង6 file នេះគឺនៅក្នុងទាំងអស់អញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែ download ហើយអ្នកទាំងអស់គ្នាធ្វើការ follow តាមវីដេអូហ្នឹងអ្នកទាំងអស់គ្នានឹងអាចស៊ី debate online 3ម៉ោងបានណា អូខេចឹងចំពោះវីដេអូមានប៉ុណ្ណឹងបើមានចម្ងល់អីអូខេអាចធ្វើការឆាត់នៅក្នុង page បានណាអូខេអរគុណបាយបាយ